អឺអូខេសួស្តីទាំងអស់គ្នានឹងថ្ងៃនេះជួបជាមួយខ្ញុំ Razer Gaming ទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំធ្វើការ review តាក់ទងទៅនឹងរបៀបនៃការធ្វើ file element នៅក្នុង server GX Tool អឺប៉ុន្តែមុនចូលដល់ការ review ខ្ញុំក៏ចង់បញ្ជាក់តិចណារបៀបនៃការ farm file element វាមាន2ទី1គឺយើងធ្វើការ farm point វាការចូលនៅ Skydor ដើម្បីទទួលបាន point យើងយកមកដូរណាហើយមួយទៀតគឺយើងធ្វើការទិញពី shop តែម្ដង អញ្ចឹងដើម្បីធ្វើការចូល Skydor បានខ្ញុំបញ្ជាក់ដែរហើយ hero ត្រូវមានកម្រិតដូចជាល្បាយចិត្តហើយត្រូវមាននេះអា point នេះ merit point ដូចជា50000រួមជាមួយនឹងរេប៉3000ហ្នឹងហើយហើយលក្ខខណ្ឌផ្សេងផ្សេងទៀតហ្នឹងខ្ញុំអត់ចាំដែរហ្នឹងអានេះជាលក្ខខណ្ឌត្រួសត្រាសទេហើយចំពោះម៉ោងចូលយើងអាចចុចមើលបានណាគឺយើងចូលចាប់ពីម៉ោង11រហូតដល់ម៉ោង1ពេលពេលថ្ងៃម៉ោង4រហូតដល់ម៉ោង6ម៉ោង18ម៉ោង1ហើយពីម៉ោង9យប់ រហូតដល់ម៉ោង23ម៉ោង23ដូចជាម៉ោង11យប់អញ្ចឹងលក្ខណៈការចូលមានប៉ុណ្ណឹងម៉ោងណានឹងហើយប៉ុន្តែគ្រាន់ថាគ្រាហេរ៉ូនឹងមានរេប៉3000ហេរ៉ូនឹងមានអឺ point world នឹងឲ្យមាន point world 50000អញ្ចឹងមកអាចធ្វើការចូលនៅ Skydor នឹងបានហើយ Skydor នេះចូលវាល្អមែនទែនអ្នកនរនេះដោយសារនេះយើងអាចធ្វើការ farm នៅ point នេះនេះ point នេះដើម្បីយើងដូរយក file element តាមធម្មតាអ្នកនរឲ្យដឹងហើយតម្លៃ file element នៅនគរនេះបើសិនជាករណីអ្នកនរទិញពី shop តម្លៃវាគឺខ្ទង់15ដុល្លារបើយើងគិតទៅណាព្រោះវា580ជា point អញ្ចឹងវាស្មើនឹង15ដុល្លារហ្នឹងបើយើងគិតស្រួលស្រួលព្រោះខ្វះតែបាន20ជា point ទៀតគឺ5 10រៀលហ្នឹងហើយអញ្ចឹងយើងគិតថា5 10រៀលតែម្ដងអូខេអញ្ចឹងកុំឲ្យខាត យើង ចូលធ្វើទាំងអស់គ្នាណា hero នេះអត់មាន point ទេអ្នកទាំងអស់នេះគឺយើងធ្វើការទិញវាចេញពីសອບតែម្ដងដើម្បីធ្វើការ អឺធ្វើ file element មួយហ្នឹងអូខេប៉ា isap អូខេនេះមិន hero ខ្ញុំទេណាហ្នឹងហើយ hero គេឲ្យជួយធ្វើទេហើយយើងចុចចូលកន្លែងនេះហើយយើងយក holy mall នេះហើយយើងយក page ទី2នេះបងប្អូននេះគឺជាអ្វីដែលយើងទិញហើយយើងទិញទាំងអស់វាយើងទិញ20ហ្នឹងបងប្អូនទិញ20បានគ្រប់ហ្នឹងហើយអញ្ចឹងយើងវៃលេខ20 អញ្ចឹងនេះវាអស់580 chip point អញ្ចឹងអ្នកទាំងអស់នេះធ្វើការ lock ហើយទិញយកតែម្ដងណាហ្នឹងហើយអញ្ចឹងវានឹងរត់ចូលមកក្នុង hero របស់យើងហើយយើងធ្វើការបើក point វាយកទៅយើងធ្វើការបើក point វាយកមកនេះបើកមកចុចទាំងអស់តែម្ដងទៅ20វាទៅរត់ចូល5 10អីអូខេអញ្ចឹងចុចយក5 10សិនទៅហ្នឹងហើយអូខេទៀតអូខេត្រឹមហ្នឹងមើលឆែកមើលដឹងហើយ នេះ chain point អត់គ្រប់ទេចាំខ្ញុំចាំអញខ្ញុំចុច20តាតែមិនហេតុក៏មកគ្រប់ time ទៅចាំខ្ញុំចាំអញចុច20អូខេមកសិនមកចាំតិចខ្ញុំសិនមើលសិនឆែកសិនមកមិនគេលោវាតរត់ចូលមិញ ខេតទាំងគ្រប់ទេអញ្ចឹងទិញមិញបាន5 10ទេណាបើ5 10យើងទិញថែមទៀតអញ្ចឹងទិញថែម15ទៀតទិញថែម5 5ទៀតតែកន្លែងនេះមិញមើលទៅទូតាល់នេះត្រូវហើយវាអស់500ជាងហាក់នេះក៏ត្រូវបានចាំចាប់ចាំតិចសុំ return hero មួយសិន អូខេមិញខ្ញុំចុច20ដែរប៉ុន្តែ JPoint ខ្ញុំវាកាត់អត់ទេអត់អស់ដល់20ទេដោយសារតែខ្ញុំធ្វើការបូកដករួចហើយបើសិនជាករណីមុននឹងមាន1294 JPoint អញ្ចឹងដក508ដល់សល់តែ700ជាងឯងអញ្ចឹងឧទាហរណ៍ជាក់ស្ដែងនេះវាអត់តនេះទេវានៅសល់តែ800ជាងណាអញ្ចឹងមានថាមិនវាកាត់ JPoint អត់តអស់ទេអញ្ចឹងខ្ញុំឆែក point ខ្ញុំមើលមិញហើយគឺមានតែ800ទេអញ្ចឹងអូខេអញ្ចឹងយើងធ្វើការទិញថែមមកនេះចូលឡើងនេះ ទី2អញ្ចឹងបាននេះវាបានប្រហែល point វាបាន50 point អញ្ចឹង50 point ខ្ញុំខ្វះ5ព្រោះមិញខ្ញុំមាន800ណាអញ្ចឹងខ្ញុំខ្វះ5 200 point អូខេ5ទៀតបានគ្រប់ណាអញ្ចឹងយើងទិញ5ទៀតមកផ្លាច់អូខេនេះ5មកទៀតហើយអញ្ចឹងបើកវាទាំង5យកតែម្ដង5 confirm បើក នេះឆែកផយមកនេះអូ លើ50បាត់អូខេលើ50ទុកអឺតមកទៀតយើងធ្វើការដូរនេះដូរយកនេះមកហ្នឹងហើយហើយលើគេនេះ confirm ប៉ុណ្្នឹងមកចប់ហើយយើងធ្វើការបើកវាមកអ្នកនរនេះបើកវាមកវានឹងទទួលបាន ប្រអប់ file element មួយនេះប្រអប់ file element នេះគឺនៅពេលដែលយើងបើកគឺវាទៅតាមប៉ែណា ហើយរបៀបនៃការ random វាអត់ពិបាកទេអ្នកទាំងអស់នេះបើសិនជាករណី state នេះរៀង stir ហើយយើងត្រូវការបូក file element នេះឲ្យឡើងថែមព្រោះពេលបច្ចុប្បន្ននេះអ្នកទាំងអស់នេះឃើញគឺ level 1ឯងអញ្ចឹងបើយើងចង់ឲ្យវាទៅ level 2 level 12គឺយើងអាចធ្វើការបូកវាបន្ថែមបានហ្នឹងហើយយើងអាចធ្វើការបូកបន្ថែមបានហើយ state គឺយើងអាចធ្វើការដូរបានទាំងអស់ឲ្យតែយើងមាន JPoint ប៉ុន្តែគាត់ថាវីដេអូនេះពីម្ចាស់គាត់គាត់ថាអូខេឲ្យខ្ញុំរៀបចំតែ file element ទេហើយចំពោះការបូកអត់ប្របាកអីទេអ្នកទាំងអស់គ្នា ចឹងខ្ញុំសូមដាក់ file element ចូល hero សិនណានេះហ្នឹងហើយចំពោះការបូកគឺអ្នកទាំងអស់គ្នា អាចចូល មកក្នុងនេះខ្ញុំចូលក្នុង email អឺ YouTube ខ្ញុំឲ្យមើលអូខេចូលមក YouTube ខ្ញុំមកហើយយើងចុច line នេះមកនេះ ហើយបន្តមកទៀតចុច line player នេះវីដេអូនេះហើយអ្នកទាំងអស់គ្នាអាច scroll ចុះមកក្រោមបន្តិចមកនេះនេះនេះរបៀបនៃការធ្វើអឺ update file element ណានេះអានេះកាលពីខ្ញុំធ្វើ server free ឯង សង្កល version នេះនៅ beta ប៉ុន្តែ ការ upgrade គឺរបៀបតែមួយឯងគឺអ្នកទាំងអស់គ្នាអាចយក item បែបហ្នឹងមកធ្វើការ upgrade នេះណាជាវីដេអូដែលខ្ញុំធ្វើខ្ញុំសម្បត្តិសលេងនេះអូខេនេះគឺជារបៀបធ្វើឲ្យខ្ញុំបញ្យល់ប្រាប់ពី file element មិនមិនចឹងណាអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចចូលមើលវីដេអូនឹងបានវីដេអូនេះខ្ញុំខ្ញុំដាក់ពីក្រោម link វីដេអូដែលខ្ញុំកំពុងធ្វើនេះនៅដើម្បីអ្នកទាំងអស់គ្នាស្រួលមើលហើយ item on នេះគឺយើងអាចធ្វើការទិញបានពីសອບនេះអ្នកនរនេះចាំតិចអាចទិញបានពីសອບកន្លែងនេះចាហ្វាយនេះនេះនេះនេះនេះអាចទិញបានពីនេះឃើញទេអញ្ចឹងពណ៌នេះយើងអាចយកអានេះមកដូរក៏បានឬមួយក៏អ្នកទាំងអស់នេះអាចធ្វើការទិញ ពីសອບជា x ផ្ទាល់ក៏បានមួយណាក៏បានដែរឲ្យតែអ្នកទាំងអស់នេះគិតថា អូខេវាស្រួលសម្រាប់អ្នកទាំងអស់គ្នាហ្នឹងហើយអឺណាចេះចាំតិចខ្ញុំបើកឃើញដែរមុនហ្នឹងចាំតិចនេះនេះនេះឃើញហ្នឹងនេះនេះអាចធ្វើការទិញបានដើម្បីយកវាទៅ repair ឬក៏តម្លើងធៀបឲ្យ file មិនមិនយើងហ្នឹងហើយអញ្ចឹងអាចធ្វើការទិញតាមនឹងបានណាអូខេអ្នកទាំងអស់នេះអញ្ចឹងនេះគឺជារបៀបនៃការធ្វើ file មិនអញ្ចឹងជំរឿនអ្នកទាំងអស់នេះធ្វើមាន2 ទី1គឺអ្នកទាំងអស់គ្នាអាចធ្វើការ farm នៅ point នៅក្នុង Skydor នេះបានហើយទី2គឺអ្នកទាំងអស់គ្នាប្រើលុយទៅទិញតែម្ដងអញ្ចឹងបើយើងប្រើលុយរៀងលឿនហ្នឹងហើយយើងទិញភ្លាមបានភ្លាមតែម្ដងយកមកប្រើប៉ុន្តែគ្រាន់ថា state នេះវា random អញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ random state នេះបានដើម្បីឲ្យ upgrade ឲ្យឡើងទៅកាន់តែ steel ហ្នឹងហើយអាចធ្វើការនេះបាន upgrade ទៅបានណាហ្នឹងហើយរបៀបនៃការ upgrade គឺវីដេអូក្នុង YouTube មានស្រាប់អាចមើលក្នុងនឹងបានអូខេ អូខេអ្នកនរនេះអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងអញ្ចឹងបើសិនជាកាតណៃអ្នកនរនេះមានចម្ងល់តាក់ទងទៅនឹងរបៀបនៃការធ្វើ file element នេះអីអូខេអ្នកនរនេះអាចធ្វើការ comment សួរខាងក្រោមវីដេអូនេះបានណាឬមួយក៏ឆាតចូលក្នុង page Razer ដើម្បីទទួលបាននៅព័ត៌មានអីផ្សេងៗទៀតអូខេអរគុណបាយបាយ